ទៀតហើយសារនេះចង់ធ្វើ clip លេងតិចបាទមិនថាសំខាន់អីប៉ុន្មានទេរឿងពាក់ព័ន្ធពីអាឡូពាក់ព័ន្ធពីភ្លើងវិលជុំអាហ្នឹងកំពុងដំណើរការវាហើយនេះខ្ញុំមានថ្មលីធៀមបាទមក50 60កូនដែរថ្មនេះខ្ញុំមិនថាមិនថ្មថ្មីហ្មងទេណា ខ្ញុំបានទៅទិញកន្លែងហាងអេចាយកន្លែងពួក Power Bank កន្លែង Power Bank ទៅកន្លែងដូចថាមាន Power Bank ចាស់ចាស់ហើយនឹងថ្ម notebook យើងណាក្នុងហ្នឹងវាមាន6 6គ្រាប់6កូនអញ្ចឹងណាយើងយកមករើសអាណាត្រូវប្រើកើតយើងក៏ទុកតែឥឡូវបញ្ហាខ្ញុំអត់ទាន់មានអាប្រដាប់សាសាភ្លើងវាប្រដាប់ចូលភ្លើងវាហ្នឹងអត់ទាន់មានឥឡូវចង់ ច្នៃវាបាទឥឡូវខ្ញុំយកមក5គ្រាប់សិន5កូនណាពួកខ្ញុំបានថាត្រៀមសាកធ្វើប្រដាប់ចូលភ្លើងពួកថ្មលីធៀមថ្មហ្នឹងយើងមិនតែបញ្ចូលវាផ្ដាស់ម្បានទេវាខូចងាយណាស់តែបើថាយើងប្រើវាថាត្រូវវិធីរបស់វាត្រូវពួនវាក៏វាធន់ដែរបាទហ្នឹងហើយមក5ហើយ អានេះរើសសិនមានអាណាប្រើបានខ្លះតែអានេះគឺខ្ញុំសាងមកណាសាងមក5ដែរគឺត្រៀមត្រៀមឲ្យអស់ហើយបងប្អូនត្រៀមថាដូចថាប្រងមកធ្វើប្រាប់ចូលថ្មលិធៀមហ្នឹងឯងបាទបានត្រៀមមកអូខេ5មានសម្រាប់រើសយកមកធ្វើឆ្នៃប្រឌិតលេងបាទ មិនលេងទេយើងធ្វើប្រើការហ្មងហ្នឹងហើយដែលយើងមកធ្វើសាកថ្មគឺអានេះបាទ5មាន5ដែរដូចថានេះអានេះអត់ទាន់កាច់ណាខ្ញុំកាច់មកមួយសាក់មើលវានេះជាប់គ្នាទៀតហ្នឹងហើយសាងមក5ចំណិតក្នុងមួយចំណិតចូលថ្មមកក្របមកកូនក្នុងមួយចំណិតមកកូនអានេះ1 2 3 4 5បាទហើយអានេះ 5ដែរបាទព្រោះអានឹងលេងសិនព្រោះអានេះអីចាំលេងស្អីឲ្យក្រោយទៀតទុកវាសិនហើយត្រូវរៀបលើក្តារយ៉ាក្តារនេះបាទ plastic daan nah, nih yang cecah ini terkat ya teneh kan dekat kan paman ketuat កុំទៅខលណានៅក្បែរដៃយ៉ាងហ្នឹងតើមិនដឹងនៅណាគេរក ចិត្តវាឲ្យល្អបន្តិចចកទូទូតូចណាទៅទៅបោះលេងបងប្អូនកំណត់ផលទៅចាក់លេងតិចទៅឲ្យវាត្រង់តិចពោះកាត់អត់មិនក្បិតទៅមុខទៀត របៀបបិទជ័រទៅបងបិទជ័រលើហ្នឹងណានេះក្នុងមកប្រឡោះក្នុងមួយហ្នឹងគឺបញ្ចូលបានមួយកូនបាទដាក់ចេះទៅណាដាក់មកធ្វើ ហើយខ្ញុំត្រូវកាត់អានេះព្រោះមានដូចថាស្លាបខាងៗអញ្ចឹងកាញ់ហ្នឹងបងមានស្លាបអញ្ចឹងតែយើងញាត់ថ្មទៅពិបាកណាត្រូវកាត់គេមកចេញទាំងអស់ មកសាកមើលបងប្អូនសាកបញ្ចូលសាកមើលហ្នឹងហើយឥឡូវខ្ញុំបានតក្នុងក្នុងថ្មមកកូនមកអាប្រដាប់បញ្ចូលនេះមួយមកកូនប្រដាប់បញ្ចូលមួយណាហ្នឹងហើយវាមាន5កូនខ្ញុំសាកតេសវាសាកមើលសិនបើវាឡើងភ្លើងក្រហមចេះបងប្អូនមានន័យថាថ្ម អត់ទាន់ពេញហើយកាលណាពេញគឺវាឡើងភ្លើងខៀវសាកទេម្ដងមកបន្លោះសិនបាទនៅភ្លើងក្រហមទាំងអស់ណាមានន័យថាអាមួយនេះអាទី3នេះពេញហើយភ្លើងពេញបាទភ្លើងចេញខៀវទី4ពេញដែរបាទ ទី4ពេញដែរថ្មពេញដែរទី5លើងហោមអត់ដល់ពេញចាំមានន័យថា3 4ហ្នឹងថ្មមានភ្លើងពេញហើយយើងធ្វើម៉េចដូចថាយើងចង់បញ្ចូលម្ដងទាំងអស់ដោយប្រើតាខ្សែខ្សែ USB អាខ្សែចូលទូរស័ព្ទយើងទូទៅហ្នឹង គឺអានេះពីអំពីវាមានពីអំពីវាចូលលឿនបន្តិចបាទពីអំពីហើយយើងចង់បញ្ចូលតាខ្សែតែមួយហើយឲ្យវាធ្វើការទាំងអស់គឺយើងដោតមួយណាក៏បានដែរតែភ្លើងនឹងឆ្លងបានទាំងអស់អញ្ចឹងយើងត្រូវតបគប់វាគប់គប់គប់គប់គប់នេះវាមានខ្សែគប់របស់វាណាបាទយើងគប់ជាប់គ្នាតសិនមិញបានតខុសបងប្អូនហើយដំបូងច្រឡំថា ដំបងច្រឡំថានេះតខាងក្រោយខាងក្រោយនេះគេសម្រាប់ដូចថាក្នុងមួយនេះគេសម្រាប់ដូចថាឲ្យភ្លើងយើងយកភ្លើងពីថ្មមកចេញទៅប្រើវិញអញ្ចឹងណាហ្នឹងហើយអាក្រោយនេះមានអោហ្នឹងអោហ្នឹងចេញហ្នឹងហើយបកែសអង់គ្លេសដែរនេះខ្ញុំទៅច្រឡំតចូលគ្នាទៅដូចថ្ម5កូនហ្នឹងទៅដូចតែមួយកូនអញ្ចឹងវាអត់បែកគ្នាណា ឥឡូវតមកខាងមុខវិញបងអូនគេឲ្យតចូលគ្នាមកមុខឥឡូវមកសាកមើលសាកដតមើលយល់ថាយើងដតមួយណាក៏ភ្លើងវារត់ដតគ្នាទាំងអស់អញ្ចឹងណាអាកដានមុនបាទភ្លើងអូខេអាពីកូននេះពីណាអានេះអានេះពេញបាទពេញគឺចេញពណ៌ខៀវបាទហើយមិនទាន់អាណាភ្លើងមិនទាន់ពេញអញ្ចឹងវាពណ៌ក្រហមហ្នឹងហើយ ហើយដកដកដល់ខាងនេះសាក់មើលបាទអាខាងបងអស់ណាបាទបានភ្លើងវាថាវាឆ្លងចូលគ្នាទាំងអស់អញ្ចឹងហើយបើយើងចង់ដូចថាចង់បញ្ចូលឲ្យលឿនយើងដាក់ឯឆ្នាំងសាកទូរស័ព្ទហ្នឹងពី3អីមកវាថាឆ្នាំងមួយ1អាំពែឬ2អាំពែយើងចង់បញ្ចូលលឿនយើងដាក់2មកវាទៅជា4អាំពែ ដាក់3 6 7អញ្ចឹងវាវាបញ្ចូលលឿនតែនេះអត់ទេដាក់តែមួយក៏បានដែរឲ្យវាបញ្ចូលយឺតទៅព្រោះនេះពេញពេកហើយបាទបានហើយបងប្អូនឆ្នាំងសាកថ្មលីធៀមឆ្នៃដោយខ្លួនឯងបងប្អូនមានពិបាកទេរបស់ដូចថាយើងទិញយើងសាងមកមកចំណិត 4 10បាតដូចថាអាអាអាប្រដាប់ដូចថាគេហៅមកគេហៅតោសម្រាប់ដាក់ថ្មអញ្ចឹងគឺយើងសាងមួយ10បាត20បាតបងប្អូនហ្នឹងហ្នឹងហើយនេះធ្វើមលក់ស្រាប់អានេះអានេះសាងមក5ដែរតែមួយមួយ20បាតដែរបាទមួយ20បាតមិនដល់20បាតទេមួយ ពី10បាតបាទនេះមកឆ្នៃសម្រាប់ចូលថ្មបាទចូលថ្មលីធៀមបាទសូមអរគុណបងប្អូនបើថាคลิปហ្នឹងមានប្រយោជន៍ក៏ជួយ Subscribe ឲ្យម្នាក់មួយផងបាទបាទសូមអរគុណ